ខ្ញុំចៃអើយអញ្ចឹងស្រីមកលេងរំមារូបល្អចាគួរណាមកលេងមុខខ្ញុំអើយគួរណាមកលេងមុខខ្ញុំ សរីមុនីភមុំ រាត្រីទឹកឃុំស្រាប់តែគឺខ្ញុំរាត្រីទឹកខ្មាំងអូអើតំបងគង់ថ្មីរាត្រីទឹកឃុំស្រាប់តែគឺខ្ញុំរាត្រីទឹកខ្មាំងម៉ាំង សំភៅកងមន់ដាក់កដែកខឹងប្រុងព្រៀបប្រឆែកទៅកុំឲ្យអំពុលអើអើអើកុំឲ្យអំពុលនឹងថាគូចាំងប្រទាស្មៅខ្ចីរៀបរុងម្ដេចក្ដីត្រៀមឆ្នាំទុំទុលអើអើ Yeah. ដឹងថាគូចាំងនៅប្រទេសស្មៅខ្ចីរៀបរុងមកដេញក្តីត្រៀមឆ្នាំទុំទុលចាស់ក្មេងពេញផ្ទះមិនអស់រវល់គេដូចជាមិននៃយល់ដល់ខ្ញុំខ្លាំងខ្លាំងតើអើអើអើដល់ខ្ញុំខ្លាំងខ្លាំងខ្លាំងបលុកចង់រន់អូចមន់រកកតែមិនទុំដង ញៀវនៅពេញពេញផ្ទះអើយបន្លប់ចង់រន់ដូចមន់រករងតែមិននៅទុំនងញៀវនៅពេញពេញផ្ទះប្រាស់ដេកមក ចាំស្អាតមើលចាស់ចាំងងងុយខ្លាំងខ្លាំងណាស់ទៅបាក់មកបាក់ខាងក្រោយអើអើអើបាក់មកបាក់ខាងក្រោយមួយយប់ជល់ភ្លឺមិនលឺគេដាស់ដាស់យ៉ាងឡើងភ្លឺច្បាំងថ្ងៃរះបដោ មួយយប់យល់ភ្លឺមិនឮគេដាំងយ៉ាងណាភ្លឺបាំងថ្ងៃរះបដៅរាត្រីតិចខ្មុំសុំលើកយប់ក្រោយយប់និងសែនសូរាត្រីទឹកខ្មេះខ្មេះអើអើរាត្រីទឹកខ្មេះខ្មេះលោកអើយចាំបាច់ក្បាច់ប្រោ nope, nope, nope, ត្រីទឹកខ្មាក់ងើតំបងពងថ្មីរាត្រីកៃខ្មុំស្រាប់តែគូខ្ញុំរាត្រីទឹកខ្មាំងខំអើបងមន់ដាក់ថ្មដែកកាំងប្រុងព្រៀបបច្ឆាកកុំឲ្យអំពុលអើអើកុំឲ្យអំពុល នឹកថាគូចាំងតតែស្មៅជ័យរៀបរុងអើមកដេញក្តីត្រៀមឆ្នាំទុំទុលអើនឹងថាគូចាំងនឹកតែស្មៅជ័យរៀបរុងមកដេញក្តីត្រៀមឆ្នាំទុំទុល ចាស់ក្មេងពេញព្រះមិនអស់ទៅរវល់គេដូចជាមិនណៃយល់ដល់ខ្ញុំខ្ញុំខ្លះខ្លះអើអើអើដល់រួចខ្ញុំខ្ញុំខ្លះខ្លះចុះបលប់ចង់រាន់ដូចមន់រកតែមិនដែរទំនងយាវនៅពេញផ្ទះអើអើតបលប់ចង់រាន់ដូចមន់រក តែមិននៅទុំដងជាវនៅពេញពេញផ្ទះប្រាស់ទេមកផាំងចាំស្ងាត់នៅចាស់ចាស់មកងុយខ្លាំងខ្លាំងណាស់ទៅបាក់បាក់បាក់ក្រោយអើអើបាក់បាក់បាក់បាក់ក្រោយមួយយប់ទល់ព្រឺមិនលឺគេដាំងយ៉ាងឡើយព្រឺច្បាំងថ្ងៃរះបដោយ មួយយប់ទល់ភ្លឺមិនឮគេតាំងយ៉ាងម៉ើភ្លឺច្បាំងណាំងថ្ងៃរះបដាវាត្រីតែព្រំសុំលើកយំកោយយំលេងនៃសែសូវារាត្រីទឹកខ្មេះខ្មេះអើ ឡូយមេម៉ាយនេះយ៉ាមិនខ្លាចផ្កាយតិចអើយអូគេលឺសាច់តែខ្លួនទីដាច់ទីជា ដៃខ្លួនស៊ីដាច់ពីចាស់ក្រមុំសើកាពីម៉ែខ្ញុំលុយជួយខ្លួនម៉ែកំឡុងចង់ណាតែអីចឹងទៅពីម៉ែខ្ញុំលុយជួយខ្លួនម៉ែកំឡុងចង់ណាតែអីចឹងទៅមីម៉ែកូនមួយដូចជ្រោយដាក់ជាយ៉ាមីម៉ែកូនពីរអម ក្រមមីម៉ាយកូនមួយដូចជ្រយយ៉ាមីម៉ាយកូនពីរមកក្រម ខ្ញុំសំឡងមិនតងអបណែញាត ជាត្រូវទៀតបាត់រងស៊ីគូស្រឡាញ់តាមរាយមេម៉ាយមានជាតិដូចជាត្រូវទៀតបាត់រងស៊ីគូអាឡូឡូឡូបាក់ស្នាមកមកមកស្រឡាញ់ស្រឡាញ់តែជាម៉ាយចាស់បានមិនមកឆ្លប់ សៅអូកាមេម៉ាយខៅស្រួយចង់បានមើលអស់ជួយសាច់តែខ្លួនស្ជីដាច់ពេកជាក្រមុំសៅអូកាមេម៉ាយខ្លួន មួយដូចរយដាក់ជីអាយ៉ាម៉ាយកូនពីអមក្រមម៉ាយកូនមួយដូចរយដាក់ជីអាយ៉ាម៉ាយកូនពីអមក្រម អ្វីបាត់ខ្ញុំកំឡុងមិនតងអបណេទៀតខ្ញុំហ៊ានចំណាយមេណានៅស្រងអ្វីបាត់ខ្ញុំកំឡុងមិនតងអបណេទៀតអាចខ្ញុំអត់ស្នាខ្ញុំមកសប្ងៃត្រង់មក ស្រឡាញ់តែម្ដាយមេណាយមានជាតិដូចជាត្រូវជាតិបែបរកស៊ីភូស្រឡាញ់តែម្ដាយមេណាយមានជាតិដូចជាត្រូវជាតិបែបរកស៊ីភូ ទុកឲ្យផុនកូនប្រមុំចាំបុតបងសរសេរមានរឿងអ្វីទេក្រាងឯងខ្ញុំ យូយូជួបម្ដងឆ្ងាយដូចបងបងផ្អែមដូចទឹកមុំបើកូនក្រមុំមើលហើយគឺចំរឿងពីចង់ដឹង

Oh.